14ទី15អីហ្នឹងបានព្រះអង្គទ្រង់អនុញ្ញាតឲ្យធ្វើកឋិនទានហ្នឹងហើយអ្នកណាធ្វើមុនគេព្រះរាជាប្របាទប្រសេនតិកោសលណាយល់ម៉ាណាបានព្រះអង្គជាស្ដេចហ្នឹងឃើញទេប្រមូលស្បងស្បៃត្រៃជីវរមកយកទៅវេប្រគិនប្រសងគួងចាំព្រះវសាបើហួយដល់ពេលទៅបន្តិចទៀតញាតិញោមលែងមានលោកអ្នកបួស បុះហើយអត់បានរៀនត្រឹទ្រង់ពុទ្ធវចនៈច្បាស់លាស់ទេក៏មិនដឹងធ្វើកថាណាមិនទេញាតិញោមអត់ដឹងវិធីមិនផងអញ្ចឹងបន្តិចទៀតទៅមុខទៅមុខទៀតមិនបាច់ថាអស់សាសនាទេបើនៅមានពុទ្ធសាសនាប៉ុន្តែលោកអត់ចេះធម៌វិន័យក៏ធ្វើកថាអត់កើតដែរឃើញទេនេះអញ្ចឹងបច្ចុប្បន្នឥឡូវនេះញាតិញោមមាន សំណាងណាស់បើ ប្រសងក៏លោកនៅគោរពធម៌វិន័យលោក នៅសិក្សារៀនសូត្រដឹងថាណែធ្វើកថាមិនចេះខុសធ្វើកថាមិនចេះត្រូវណាបើដឹកនាំញាតញោមឲ្យហាយសម្ពុតកថាណែដេសម្ពុតអញ្ចេះបានត្រូវដេសម្ពុតអញ្ចេះអត់ត្រូវទេញោមបើមិនមែនជាទៀនធម្មតាទេណាបើចៃបរៈទៀនមិសទៀនឬក៏បណ្ឌបាតទៀនសេនាសនៈទៀនជាពិសេសចៃវរៈទៀនផ្សេងផ្សេងបញ្ញោមចង់ធ្វើ ទិញសបងស្បៃឯណាយកទៅប្រគេនលោកក៏បានដែរមិនដេក៏បានដែរយកទៅប្រគេនលោកទៅបើហើយប៉ុន្តែបើកឋិនទាននេះបើញោមដេខ្លួនឯងហើយត្រូវតែដេឲ្យត្រូវបថយសំឡេងតិចបើបើញោមដេខ្លួនឯងហើយត្រូវតែដេឲ្យត្រូវណាញោមណាបើមិនដេឲ្យត្រូវទេមិនបាច់ដេទេយកទាំងមូលមកឲ្យលោកដេខ្លួនឯងហ្មង លោកចេះដេណាញោមបើតាមច្បាប់អ្នកក្រាលក្រើនកឋិនតើតែលោកនឹងចេះដេតើលោកនឹងចេះកាត់តើលោកនឹងចេះចលុកចេះបោកចេះគុកណាញាតិញោមចេះអានិសងចេះ គេហៅថាអនត្តតាការៈអត្តតាការៈអីហ្នឹងណាបើតើចេះហ្នឹងបើនៅសេរីលង្កាគេហែទៅតង្កៃតែហ្មងពុតមកដុំអញ្ចឹងគេហែកឋិន យកទៅប្រគេនលោកទាំងមូលហ្នឹងមិនសិននៅវត្តហ្នឹងញោមញោមជួយដេពឹបពឹបទៅលោកជួយវាស់ទៅណាញោមជួយដេទៅហើយបើសម័យពីដើមក៏អញ្ចឹងដែរមានសពួតណាល្អល្អអញ្ចឹងញោមបើតលចលុកតលតបោកតលតគុណាបើបានបានរួយនៅសេរីលង្កាកឋិនគេហែពេលយប់ហែពេលថ្ងៃវាផ្ទះសារាចរផ្លូវវាតូចតូចមនុស្សវាច្រើន ណាញោមណាហើយយើងវាមិនសូវអីទេផ្លូវវាធំដែរណានៅនោះហែពេលថ្ងៃមនុស្សច្រើនហ្នឹងស្ទះចរាចរទៅណាមិនរួចទេញោមអញ្ចឹងគេហែពេលយប់ម៉ោង8យប់ចាប់ផ្ដើមហែបើរួចផ្លូវវារៀងតូចរួចហែយប់អញ្ចឹងទៅគេមានស្គរគេណាដូចយើងឆៃយ៉ាំអញ្ចឹងណាបើនោះស្គរគេខ្ទឹមជ្រូកខ្ទឹមជ្រូកនោះឮសំឡេងអញ្ចឹងណាញោមណាបើហែហើយ ហែនឹងមានភ្លើងមានអីគេតុបតែងឡានតុបតែងកង់ម៉ូតូណាញោមនឹងមនុស្សច្រើនទៅទៅ ផ្លូវណាផ្លូវណាតដល់ម៉ោង5មកដល់វត្តវិញបើហែមកយប់ទល់ភ្លឺបើណាហើយញោមញោមនៅតាមផ្ទះហ្នឹងឮគេហែកឋិនហ្នឹងក៏នាំគ្នាចេញមកមុខផ្ទះយកលុយមកចូលប៉ុនញោមយកលុយមកចូលប៉ុនខ្លះចូល100រូប2ខ្លះចូល5សេនខ្លះចូល10សេនមានសេនណាបានកន្លះតី បានមតីរាប់ទៅ បាន30000រូពីម៉ឺម៉ាន200ដុល្លារដើរមកយប់ទួលភ្លឺបានប៉ុណ្ណឹងចូលលេងតែសេនសេនណាញាតិញោមមកសេន2សេន5សេនបើចូលរៀងក្រែបន្តិចទៅវាច្រើនណាញោមហ៎បើដល់ពេលញាតិញោមយើងអត់ទេចូលច្រើនណាខ្លះសិតតែលៀងខ្លះសិតតែត្រៃតែ5000 12000ញោមហ៎ញោមណាស់អត់ណាស់នោះក៏5000ដែរញោម 5000លុយយត់ញោមអត់ហ្នឹងមិនមែនតិចទេណាញាតិញោមយើងអ្នកក្រទៅរើឯណាញោមមិនដូចជាលោកអុកញ៉ាមហាសេដ្ឋីឯណាណោះគេចូល10000ដុល្លារក៏នៅតែតិចដែរព្រោះអីលុយគេវារាប់លានទៅហើយហើយញោមមានលុយប្រហែលហ៊ានចូល5000ហ្នឹងលុយនៅ កប៉ាវហ្នឹងមានតែ1លានដល់វាមាន1លានហ្នឹងចូល50ម៉ឺនបាត់ហើយមែនទេញោម ហ្នឹងហើយមកលៀនហ្នឹងនិយាយពីបែងចែកវត្តនេះផងវត្តនោះផង អ្នកណានៅក្រោយគេអត់ត្មងបានមុនគេហ្នឹងរៀងក្រាស់បន្តិចមែនទេញោមតែវាចេះតែមកចេះតែចូលដាក់ដៃនឹងវាចិត្តធូរដាក់ទៅដូចវាមិនសមបើខ្លាចខ្មាស់លោកផងណានឹងលោកប្រឹងស្គាល់ដាក់ឲ្យសបុត សិតដាក់ឈ្មោះបុតក្រាស់ក្រាស់ទៀតចូល5000ទៅតែថ្លៃសបុតវាមិនគ្រប់ផង នឹកឃើញអញ្ចឹងទៅដាក់ជាតិក្រាស់ក្រាស់ទៅដល់ពេលលោកចុងក្រោយគេអ្នកណាសោតថ្ងៃពេញបរមីអើតិចហ្មងហ្នឹងគេជាប់រវល់ប៉ុនអ៊ំទូកនេះនោះផង បើអញ្ចឹងអ្នកណាធ្វើមុន គេ បានច្រើនណាញោមបើបានភ្ញៀវច្រើនណាស់អ្នកនៅក្រោយហ្នឹងរៀងស្ដើងទៅស្ដើងទៅញោម